ចន្លោះម៉ោងគេងដែលល្អបំផុតដើម្បីឲ្យក្មេងតូចមាន ប្រាជ្ញាឆ្លាតវៃក្រៅពីរបបអាហារការគេងពិតជាមានសារៈសំខាន់ដើម្បីជំនួយដល់ធម៌ពលគូក្បាលសម្រាប់អ្នកជាឪពុកម្ដាយគួរតែយល់ដឹងអំពីម៉ោងគេងដែលសមស្របសម្រាប់កូនតូចដើម្បីឲ្យពួកគេមានប្រាជ្ញាឆ្លាតវៃម៉ោង10ទៅម៉ោង1យប់ចន្លោះម៉ោងនេះគឺជាពេលដែលអរម៉ូនមានការលូតលាស់ខ្លាំងច្រើនជាងពេលធម្មតា ពី5ទៅ7ដងឯណោះ រយៈពេលនៃការលូតលាស់អូម៉ូននេះផ្ទាល់បានជះឥទ្ធិពលដល់សមត្ថភាពខួរក្បាលរបស់ក្មេងតូចប៉ុន្តែបើឪពុកម្ដាយប្រកាសចិត្តថា កូនរបស់អ្នកគេលក់ស្កប់ស្កល់ក្នុងចន្លោះពេលម៉ោង10ទៅម៉ោង1យប់ម៉ោង5ទៅម៉ោង7ព្រឹក វាក៏មិនខុសពីម៉ោងខាងលើនោះដែរដែលក្មេងតូចត្រូវតែគេងលក់ស្កប់ស្កល់ចាំឲ្យផុតម៉ោង7ព្រឹកសូមឲ្យគេភ្ញាក់យ៉ាងណាមិញដើម្បីឲ្យក្មេងតូចគេលក់ស្កប់ស្កល់ក្នុងចន្លោះពេលខាងលើនេះលុះត្រាតែ1